មីនាងអីម៉ាកូនស្ដាប់ម៉ាក់ណាចេញឲ្យឆ្ងាយពីវាទៅនាងចេញពីកូនប្រុសរបស់យើងទៅហើយទៅណាក៏ទៅទៅហើយយើងក៏មិនចង់ប្តឹងនាងយ៉ាប់គុកដែរពិសីកូនសូមឲ្យពិសីចេញពីទីនេះតែកូនអត់ជប់ស្រឡាញ់ពិសីម៉ាក់គឺជាវីរៈនារីនៅក្នុងចិត្តរបស់កូនតែពេលនេះគឺកូនមានស្នេហាហើយកូនសូមធ្វើអីតាមស្នេហារបស់កូនតោះទៅជាមួយបងបងជួយរកអូនអរគុណបងសុំតោសុំតោដែលត្រូវឲ្យបងមកបាក់មីអូនដែរ